kick off trong vậy happy valentine day to everyone អរគុណមែនតើរីករាយចាសម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្នេហ៍តកា ពុកម៉ែបងប្អូនទាំងអស់គ្នាបើទោះជា ឆ្នាំនេះយើងមិនបានជួបគ្នាផ្ទាល់ក៏ពិតមែនប៉ុន្តែយើងក៏អាចជួបគ្នាតាមរយៈ app Zoom ផងដែរហើយថ្ងៃនេះក៏យូរីចូលរួមអបអរសម្រាប់ Lucky Ruby គម្រោងខួប6ឆ្នាំមកដែរហើយសូមអរគុណទៅដល់ Lucky Lucky Ruby ដែលគាត់ផ្ដល់កិត្តិយសសម្រាប់យូរីធ្វើជាគណៈកម្មការក្នុងថ្ងៃនេះអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាក៏ចូលរួមគាត់នឹងបានសប្បាយរីករាយគ្រប់គ្រប់គ្នាអរគុណចា៎បាទបាទអរគុណ ឥឡូវកម្មវិធីបន្ទាប់ទៀតគឺយើងដល់ពេលដែលត្រូវកម្មវិធី ប្រកួតញ៉ាំផ្លែបងខ្វះតែ1នាទីទៀតទេ2នាទីទៀតទេយ៉ាបាទតាមទៅមកដល់កម្មវិធីគឺចង់ឲ្យយូរី ចង់ស្ដាប់មករាប់តយតែរសារវាអត់មានចម្រៀងសាក់បាត់ហ្នឹងវាទឹះយេបាទបាទបាទឥឡូវនេះយើងមិនតដល់នេះយើងនេះសិនណាយើងចាប់ផ្ដើមជុំទី1ឥឡូវគឺយើងចាប់ផ្ដើមជុំទី1នឹងជួបនឹងបែកភាពមកគូដែលគាត់នឹងធ្វើការញ៉ាំ platform បញ្ញាប៉ុណ្ណឹងគ្នា ហើយបណ្ដាគ្នាផងដែរសូមជើយរីឈើជាលក្ខណៈគណៈកម្មការដោយមើលទៀងមកក្នុងបាប្រកួតគឺយើងឲ្យតែ1នាទីទេអូ1នាទីទេអូខេបាទ1នាទីអញ្ចឹងមើលនាទីកាលណាដល់នាទីយើង stop stop stop stop stop ហើយយើងនឹងបង្ហាញមើលលទ្ធផលតើនរណាជាអ្នកអស់មុនអញ្ចឹងចាប៉ិនប៉ិនគ្នាទេបាទ1នាទីបាទអត់ខ្វល់ណា បាទទីទៀតយើងនឹងអញ្ជើញតែកភាពឲ្យមកចូលក្នុងហ្គេមរបស់យើងបាទហ្គេមរបស់យើងមុនដំបូងឈ្មោះរតនាតែរតនាគាត់នឹងចូលមកបន្តិចទៀតនេះបាទក្រុមហ៊ុនទៅបីវាមានវិបត្តិកូវីដក្តីទៅបីជាមិនបានជួបផ្ទាល់ក្តីនឹងរតនាវីស្ដាប់ខ្ញុំបានទេបានមក បាទចុះគឹមសៀមស្ដាប់បានអត់ស្ដាប់បានណាបាទឥឡូវឃើញថាគាត់ស្ដាប់បានហើយយើងអាចទំនាក់ទំនងគ្នាបានដូច្នេះឥឡូវយើងចាប់ផ្ដើមកម្មវិធីប្រគួតតែម្ដងខ្លួនបាទដូច្នេះសូមបេក្ខជនទាំងពីរត្រៀមណានេះខ្ញុំនឹងរាប់ហើយរាប់គណៈកម្មការរបស់យើងគាត់នឹងផ្ទៀងនាទីគាត់ផ្ទៀងនាទីគាត់នឹងថាឈប់គឺយើងនឹងឈប់1នាទី បាទក្រុមទាំងពីរដល់ណាអស់មុនគឺជាអ្នកឈ្នះហើយឈ្នះយើងនឹងទុកអ្នកឈ្នះដើម្បីទៅប្រកួតនៅជុំក្រោយទៀតយើងអ្នកឈ្នះមកប្រកួតជាមួយអ្នកឈ្នះដើម្បីយើងយកជុំចុងក្រោយថាលទ្ធផលតាណាជាអ្នកឈ្នះនៅវគ្គផ្ដាច់ព្រាត់នឹងទទួលបានរង្វាន់ហើយរង្វាន់របស់យើងគឺបាន ដំណើរទស្សនកិច្ចទៅលេងអង្គរវត្តបាទចំនួន4យប់10ថ្ងៃបាទពីខាងនោះឃើញទទួលរូបគាត់បានអត់បាទឥឡូវនេះ ឥឡូវសូមត្រៀមបាទសូមបេក្ខជនត្រៀមទៅខ្ញុំនឹងរាប់ខ្ញុំរាប់13បាទយើងរាប់13យើងនឹងចាប់ផ្ដើមតែម្ដងបាទត្រៀមណាតែលក្ខខណ្ឌគឺយើងហាមយកដៃកាន់ផ្លែហ្វហ្នឹងហើយដៃកាន់ដល់តែបើយើងកាន់គឺខុសលក្ខខណ្ឌទីការបស់គេហើយបាទអញ្ចឹងគឺយើងដាក់ដៃបែរទៅខើញទៅយើងដាក់ដៃបែរទៅខើញខ្នងទៅហ្នឹងឥឡូវយើងចាប់ផ្ដើមរាប់បាទ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 អីអើយមិនចាំរំចាំរំលឿនលឿនអត់ទេអ្នកកម្មការយ៉ាងហួរទេបាទអឺអឺអឺអឺចាំណារំចាំលឿនលឿនលោកខាងដល់អង្គតោខាងដល់អង្គមិនបានអឺខាងដល់អង្គមិនបានគួរតាមមាត់នេះយ៉ាប់ដាច់អស់វិញអូអូតាមមាត់ហ្នឹង ដល់ហើយទៅដល់ហើយអូដល់មកចាំខាប់ទៅហ្វូនដល់វាខាប់ទៅដល់ណាអរនេះទៅដល់អរយាយអរយាយអរអរអរអរមិនបានហើយ ស់មកអស់មកបាទអស់មកអស់មកអស់មកហើយមិនតាមមើលឃើញថាការជុំសៀតជុំសៀតអស់មុនបាទឥឡូវនេះគឺយើងឃើញមកឈ្នះហើយចឹងគណៈកម្មការឃើញអត់មិនគណៈកម្មការបាទយើងមើលនរណាឈ្នះ ឃើញអ្នកឈ្នះផងឃើញអ្នកឈ្នះឥឡូវយើងគិតថាណាគេដែលឈ្នះបាទបាទមានគណៈកម្មការនៅសម្រាប់យ៉ាងណាក្នុងពេកទៅអាឡូចាទទួលបានច្បាស់អត់បាទអឺ Hi. Hi. Hello. Hello. បងខ្ញុំចង់ទៅឲ្យខ្ញុំអាចឃើញអស់នេះបានអត់ព្រោះអីនេះខ្ញុំខ្ញុំឃើញតែមួយមួយអញ្ចឹងណាដោយសារគេគេនេះគេឲ្យឃើញហូលគេឲ្យឃើញពីរគេឲ្យឃើញពីរមិនណាលោកមកបួយបួយណាឡាបាទដោយសារដាក់មកគ្នាគាត់ញ៉ៃញ៉ៃពេញនឹងស្រាប់បានអូខេគេឲ្យគាត់ដាក់ក្នុងបន្ទប់រំចាំឲ្យគាត់ waiting Now, we, we have the two the two group. One group is the local, one group is the foreigner. Yeah. So the our condition we cannot touch the apple. Yeah. Your okay, hand and then put at the back. Yeah. You just eat by mouth only. We can put here, right? Yeah, can, can. Also can, but not touch. Yeah. Okay. Yeah. Don't the, use hands, right? Yeah, yeah, correct. Yeah. Before you start, I will count three, three times. Okay. Yeah, yeah. Then after three times, you can eat. You yeah. can start. Okay. Yeah. Okay. ឥឡូវឥឡូវយើងចាប់ផ្ដើមណាបងបងខាងនោះលឺទេបងយើងចាប់ផ្ដើមរាប់3ដងយើងរាប់ដើម3រាប់ដើមដល់3យើងនឹងចាប់ផ្ដើមញ៉ាំតែម្ដង Now you can see my hand. Okay? Yeah, yeah, my I count for you. នៅនៅសូមជួយគណៈកម្មការជួយផ្ទៀងម៉ោងផងយើងបាទបាទអូខេអរគុណបាទអរគុណឥឡូវនេះខ្ញុំចាប់ផ្ដើមរាប់3 I put my hand one minute one one one ហើយ two two three 3ចាប់ដើម yeah โอเคโอเคโอเคเออเออเาชิเนี่ยเึงมึงจะเมื่อไปสู้กันอย่าตายช่วยอย่าอย่าตายเ่วยเออเออเออเออเลือดจะจะชนะจะชนะคอมเลย

thế mà thiệt Now you know that it's all there, right? By the sound, you, you, you look what it is. You look what it Yeah, yeah. Because you not finished. Another one finished already. Đang chơi chúng em ăn được Chúng anh, nhưng mà Rani Rani Rani បូរ៉ានេះគាត់ជាអ្នកមុនអ្នកឈ្នះគឺបានលើបូរ៉ានេះអានេះបូរ៉ាតាបូរ៉ានេះដល់នេះយេលេអធិស្ឋានឯសាគាត់ចាចាពុនគាត់នៅក្នុងបន្ទប់នៅក្នុងបន្ទប់របស់គាត់បាទអញ្ចឹងកុំឆ្ងល់វិញឃើញមានក្រែមានពុកអីនៅវាក្រោយឆ្ងល់តែពិតមិនមែនទេគាត់ជាប្តីប្រពន្ធគាត់បានចូលរួមចំណាយពេលវេលាចូលរួមក្នុងកម្មវិធីនៃគម្រប់ខួបលើកទី6នៃ Casino Lucky Rugby ផង ក្នុងនេះដើម្បីអបអរសាទរនៃការបើកកាស៊ីណូ6ឆ្នាំក៏ដូចជាអបអរសាទរដល់ថ្ងៃ Valentine Day ផងដែរបាទដូច្នេះសូមក្រុមទាំងពីរត្រៀមខ្លួនអូខេបាទត្រៀមខ្លួនសូមអញ្ជើញគណៈកម្មការក៏ត្រៀមខ្លួនដែរបាទដើម្បីជួយផ្ដល់បន្ទុកក៏ដូចជាជួយស្ទៀងផ្ទាត់ ទៅលើបេក្ខជនរបស់យើងដើម្បីឲ្យមានសុក្រិតភាពកុំឲ្យថាឃើញតែខ្ញុំមានអ្នកឃើញថាខ្ញុំអ្នកនេះអ្នកឈ្នះអត់អីទេបើគឺយើងគណៈកម្មការរបស់យើងជាអ្នកផ្ដល់ពិន្ទុក៏ដូចជាជាអ្នកវិនិច្ឆ័យថាអ្នកណាជាអ្នកឈ្នះដើម្បីឲ្យស្មើភាពគ្នាក្នុងការប្រកួតនេះផងដែរបាទដូច្នេះសូមក្រុមទាំងពីរត្រៀមនឹងរាប់3នឹងចាប់ផ្ដើមតែម្ដងបាទត្រៀមបាទតែសូមបញ្ជាក់ការញ៉ាំនេះគឺយើងអត់ឲ្យ កាន់ដៃទេបាទគឺយើងឲ្យមាត់ទប់មាត់បាន យល់មុខទៅទប់បានអីបានតែយកយកដៃទៅកាន់ទេបាទតែយើងយកដៃកាន់គឺខុសលក្ខន្តិកៈរបស់គេហើយបាទចាដែលឈ្នះរង្វាន់គឺបានដំណើរទៅដំណើរកំសាន្តនៅអង្គរវត្តខេត្តសៀមរាបបាទយើងខំតស៊ូយកជ័យចំណេះឲ្យបានបាទដល់បាទបាទស៊ូស៊ូអស់នេះបាទស៊ូស៊ូឥឡូវយើងជប់ណាហ្នឹងហើយត្រៀមបងប្អូន1 2 700 năm à, đi ăn chơi ừ. <laughs> tăng à đi ừ. tăng lươn lươn lươn phá vào chết đó sang sông dưa chết rồi chết rồi dưa dưa kaputnya sama kau marah coba jangan naikkannya ada dua nang bay nang pi pramoy 6 phút 10 10 មួយចូលអស់មកចូលចូលចូលចូលចូលចូលចូលចូលចូលនេះឃើញហើយឃើញហើយឃើញហើយឃើញហើយគូណាទៅចាគូណាទៅចាគូណាទៅមួយទៅមួយមួយទៀតបាត់សម្បោឈឹងហើយចាញ់បាត់សម្បោឈឹងដាក់លើស្រូចក្រោយដល់តែចាញ់ Kali. Này. Đây này. Khơi kia. Ra mấy chú hơi mấy nhỉ? Chú. Ờ chú chán ghê nhớ cái âm minh vậy. Giờ bạn tới lên chán thì. Sao? Ờ sao chết. Chán thì âm minh á bà nhưng ông sao tao nói chán thì chán thì âm minh. Ờ. Chán thì. ចាចិត្តអត់ទៅតបបាទចាញ់ហើយបីនេះហើយគឺបានទៅលើចាន់ធីមិញចាន់ធីជាអ្នកឈ្នះថាគាត់អស់មុនបាទអូអសាទរដល់ចាន់ធីបាទតែគឺភ្លេចយើងនៅមានវគ្គបន្ទាប់ទៀតវគ្គបន្ទាប់គឺយើងជំរុះយកអ្នកឈ្នះមកប៉ះជាមួយអ្នកឈ្នះបាទដូចជនទាំងអស់បាទគឺកញ្ញាយូរី បាទដែលជា idol ជំរាប Hello idol បាទបាទជំរាបសួរ idol របស់គ្នាដែរបាទបាទដល់ធ្វើជាគណៈកម្មការសម្រាប់កាត់ក្តីដល់បេក្ខជនទាំងអស់ដែលបានចូលក្នុងកម្មវិធីពិសាផ្លែពោមនៅក្នុងរាត្រីនេះផងដែរបាទដូច្នេះដល់ពេលកាត់ពេលយូរសូមរាប់ជូនដល់បេក្ខជនអស់យើងដូច្នេះសូមបេក្ខជនត្រៀមបាទ1 1 2 ពីរហើយវាទៅកាន់ទីគេរឹកដៃដាក់ទៅឃើញពីរពីរពីរបីចាប់ដើមអឺចាប់ដើមអឺចាប់ដើមអឺអឺកំកាំកាំចាញ់កំកាំទៅកំកាំកាំចាញ់ហ្នឹងលឿនខំ Hello ở đây ở đây ở đây ở đây ở đây Cara tao nó ơi Cara tao nó ơi Mơn ơi Cara tao nó ơi អស់គ្នាផងបាទបាទអូយអីកោកោបាទបាទអបអរសាទរដល់រតនាបាទរតនាជាអ្នកឈ្នះបានរតនាអលសូនបាទយើងតែចាញ់គុំអនុគុណចិត្តជាយើងខាត់ខាងខ្លាំងឆ្នាំក្រោយអាចយើងនាំទៀតបាទមួយឆ្នាំក្រោយយើងមានកម្មវិធីយើងទៅពីរៀបរាល់ឆ្នាំ បាទឥឡូវយើងចាប់យើងចាប់តិចតិចមកទៅវិញបងណាបាទបាទទៅលេងដំណើរកំសាន្តទៅអង្គរវត្តទីក្រុងអង្គរខេត្តសៀមរាបបាទបាទដូច្នេះឥឡូវមកខាត់ពេលខ្ញុំរាប់ជូនមកឥឡូវត្រៀមបាទផ្ដោតអារម្មណ៍ទៅលើ platform បាទដល់អារម្មណ៍ទៅលើ platform យើងមើលគួរខំកន្លែងណាមុនឲ្យឆាប់អស់យើងម៉េចហើយទៅបាទឥឡូវកុំឲ្យខាត់ពេលខ្ញុំរាប់ជូនបាទ1 1 1 2 3ចាប់ដើមបាទបាទចាប់ដើមលឿនអូលោកមកខាំមកគ្នាលោកខាំមកវិញវិញហើយខាំហើយពុំទៅខាំមកគ្នាគេដល់ណាអូអូវត្តផងអូនយ៉ាផងទៅមកដល់អាយស្មាតទៅណាជឿជឿបាទខាំជឿបាទ នេះខាងដល់តអស់ហើយខាងដល់ជ្រុះនោះហើយណា vô <laughs> đây cắn đồng mà honesty ấy honesty ấy honesty và honesty và không rồi honesty đây honesty ấy hàng khá nó on rồi hàng bông khá nó on đó mày nhìn hàng quạt chủ không hàng quạt chủ mày chú mày mày lưng mày lưng mưa đi mà sao mà ăn tóc con này Oh, yung saan? Ủa, em sao ơi, cho ai trang ghê vậy mà bó Vừa là khăn mà dưng Mà đúng dân tay, nơi xa là có hết Mình trang ghê lên, dưng dưng cho đạo binh Việc thăm to tức là bây giờ nè Ta được, mình cứ trang ngon Ngoài ngoài mặt, dưng dưng một binh trang Yeah ឃើញឈ្នះក្រុមយើងបានទៅលើស្រីមីនិងរាត្រីយេស្រី បាទអរគុណសម្រាប់ក្រុមបងផល្លាផងដែរបានចូលរួមបាទទោះបីមិនបានឈ្នះក្តីមិនដែរចូលរួមកម្មវិធីដ៏សប្បាយរីករាយក្នុងរាត្រីនេះតែអ្នកឈ្នះអាយតាណាទេនៅទៀតបាទទៀតបាទតាមយកពឹសសិនបាទខ្ញុំសំបន្ទុសិនសំបន្ទុដើម្បីជំរុះតាមភូលជំរុះតាមទៅដល់វគ្គបន្ទាប់ទៀតបាទដល់វគ្គបន្ទាប់ទៀតវគ្គបន្ទាប់ទៀតយើងនឹងជើញអ្នកដែលឈ្នះឈ្នះមកចូលរួមបាទ ឥឡូវនេះអឺយើងមានលក្ខខណ្ឌបន្តិចសិនមុនចាប់ដើមប្រគួតយើងសូមនិយាយលក្ខខណ្ឌបន្តិចសិនគឺយើងញ៉ាំបានតែយើងអត់ឲ្យកាន់ដៃទេបងណាដៃនេះគឺយើងដាក់ទៅក្រោយហើយយើងក្នុងការប្រកួតគឺមានចំនួន1នាទីបាទការប្រកួតគឺមាន1នាទីបើយើងអស់4ម៉ែនាទីក៏មិនអីដែរសំខាន់ថេរវេលារបស់យើងគឺមាន1នាទីសម្រាប់ការញ៉ាំបាទបាទបើយើងជ្រុះដីវាថាយើងចាញ់ហើយយើងជ្រុះដីយើងចាញ់ណាយើងព្យាយាមកុំគាត់ជ្រុះដីកុំឲ្យផ្លែពំជ្រុះដីបងណា បាទបាទហើយអ្នកណាអស់មុនជាអ្នកឈ្នះហើយអ្នកដែលឈ្នះគឺយើងយើងទុកគាត់ទៅប្រគួតនៅវគ្គជំរុះជុំបន្តទៀតដើម្បីយកស្វ័យរកអ្នកឈ្នះយកក្រោយយកដំណើរកំសាន្តទៅលេងកវត្តបាទយើងបងខំប្រឹងប្រែងអស់គ្នាបងណាបាទបងបងឲ្យឈ្នះនៅក្នុង ការប្រគួតនេះផងដែរបាទដូច្នេះយើងចាប់ដើមរាប់ជូនបាទ1 2 2គណៈកម្មការត្រៀមទេឈរសិនគណៈកម្មការត្រៀមសិនពីរហើយបាទបាទពីរ 3ចាប់ដើមបាច់ចាប់ដើមបាទបាទបាទមកជ្រឹះមកដាច់បាទបាទមួយមួយតែខាងប្រយ័ត្នចាញ់តែត្រូវមាត់នេះតែមើលឈាមបាទបាទញ៉ាំពងបាទខាងនោះគិតអោយខាងនោះគិតអោយច្រើនខាងនោះបាទអូខាងនោះគិតអោយខាងនោះគិតខាងនោះអស់ច្រើនបាទព្យាយាមមកព្យាយាម 넘버 아쪽에 맞냐? 아고 아고. Trời ơi, nó cao hơn cầu à Được đó Ăn đây Lên lên lên, ta sao 5 vị nữa tì 5 vị nữa tì ខាងបងបងខាងបងបងគាត់គាត់នឹងចិត្តអត់បាទដល់ទីឈប់យកយកអត់ទីអើយអត់ទីបានបានបានបានធ្វើអត់ទីអត់ទីអត់ទីអត់ទីឥឡូវបងជួយយកផ្លែពណ៌មកឲ្យខ្ញុំតិចមើលបាទបាទលើកលើកដាក់មុខកាមេរ៉ាលើកដាក់មុខកាមេរ៉ាមកបាទបាទក្រុមបងមួយទៀតបងមួយទៀតបាទ មើលឲ្យបង្ហាញលើខាងនេះអស់មុនអស់មុនខាងនេះវិញមើលទៅជិះទៅបបលបបលបបលបាទបាទជុំខាងនេះអូបបលចាប់បបលចាប់ហើយបបលស្រីអត់ទៅឡើយ បាទឃើញខាងនោះអស់ច្រើនជាងនេះខាងនេះអស់ច្រើនជាង ខាងសេរីអស់ច្រើនជាងអត់ឈ្នះអញ្ចឹងអញ្ចឹងអ្នកឈ្នះបានទៅលើសេរីបងបាទខាងខាងខាងបងនេះសល់ច្រើនជាង ខាងនេះគេគេបានច្រើនជាងអស់80%បងអស់តែ100 អញ្ចឹងបានទៅលើសេរីសេរីជាអ្នកឈ្នះបងបាទជូនពរហេងហេងសម្រាប់ការចូលរួមក្នុងឆ្នាំថ្មីជូនពរសុខសប្បាយដល់អ្នកគ្នាបាទទៅដំណើរបានតាមផ្លូវចាំហើយបានឡើយ the the winner will wait for the sound next round we find for the all winner match each other get the one winner for the uh, last round. Get the final round, get the prize. The winner will go to Siem Reap. ពីក្រុមស្ដាប់ខ្ញុំលឺទេបងស្ដាប់ខ្ញុំលឺអត់លឺទេបងណាបាទយើងលក្ខខណ្ឌរបស់យើងគឺយើងអត់ចាប់ដើមប្រកួតរបស់យើងគឺមានរយៈពេល1នាទីបាទក្នុង1នាទីយើងបានបងក្រុមណាដែលអស់មុនគេក្រុមចាត់ទុកថាជាអ្នកឈ្នះ ហើយការប្រកួតគឺយើងអត់យកដៃទៅកាន់ទេយើងយកដៃដាក់ទៅក្រោយខ្នងហើយយើងយកដាក់ខាងទាំងអស់គ្នាបាទយើងក៏មកថាពីរខ្ញុំរាប់ជូនមកបាទណាបាទខ្ញុំរាប់ជូនដើម្បីខ្ញុំកងចាប់ដើមកម្មវិធីរបស់គ្នាបាទ1 2នេះហើយនៅ3ចាប់ដើម3ចាប់ដើមញ៉ាំ3 là cái cái nó quay ở đây nhan này à nó cái nhan trên tay này bay cái đá bay đây luôn nhớ đây nhan trên tay ចាំបានបើថាបាត់អ៊ីនធឺណិតបាត់បាត់ជំនាញបាត់អីហ្នឹងមកចឹងមិនដាក់អើយអ៊ីនធឺណិតដូចអ៊ីនធឺណិតវាស្រ័យអ៊ីនធឺណិតអ៊ីនធឺណិតចាំអ៊ីនធឺណិត think ដែលឈ្នះទៅប្រកួតវាអាចទ្រាំហ្មងបាទចាបាទអញ្ចឹងលក្ខខណ្ឌរបស់យើងគឺមិនមិនខុសមុនទេគឺលក្ខខណ្ឌដដែលដដែលបាទលក្ខខណ្ឌដដែលដដែលគឺមិនខុសពីមុនទេគឺឈ្នះគូមកតង់ការប្រកួតរបស់យើងគឺមាន1នាទីបាទ1នាទី1នាទីគឺចាប់តែម្ដងបាទ1នាទីចាប់តែម្ដងហើយយើងស្វែងរកមើលអ្នកណាដែលអស់មុន ចាត់ទុកថាជាអ្នកឈ្នះចា៎ បាទចាតែលក្ខខណ្ឌក្នុងការបើសិនជាជ្រុះនឹងក៏អាចរើសយកម្ចងហើយខាំបតបើសិនជាយឺតយ៉ាវនឹង គឺចាញ់គេដល់រាច់ហើយព្រោះតែជ្រុះហ្នឹងបាទបាទតាហាមទៅកុំឲ្យជ្រុះជ្រុះផ្លាក់ដីផ្លាក់ទឹកយកចោលវិញកើតវារូបយ៉ាងចាប់ទឹកចាបាទតែជ្រុះចាញ់ហើយយើងខាំជាយាមនឹងប្រុងប្រយ័ត្នទៅកុំឲ្យ តោះយើង start តែម្ដងបាទឥឡូវយើង start តែម្ដងឥឡូវខ្ញុំចាប់ដើមរាប់ជូនដល់បេក្ខជនទាំង3ក្រុមបាទខ្ញុំរាប់ចាប់ដើម3ឥឡូវបេក្ខជនទាំង3ស្រាប់ខ្ញុំលើកទេបាទតាបានអត់តាបានឲ្យដល់គ្នាមើលណាតាបានបងតាបាន បានអូខេឥឡូវខ្ញុំរាប់ជូន3យើងចាប់ដើមតែម្ដង1 2 3 តាចាប់ដើមលឿនកុំឲ្យជ្រឹងអើយកុំឲ្យជ្រឹងបានមើលដល់ណាអេបងកណាកម្មការពេលលេខ9ចឹងគឺគេញ៉ាំឆ្ងាញ់កណាកម្មការបីកណាកម្មការផងកម្មការកម្មការបាទធ្វើមើលមកទៅគឺបាយគឺអឺបាទ như như chưa đó đấy chưa chưa vừa biết ngay nhờ tụi khán em mát mà đấy thôi <laughs> à xin đẹp vui Ờ, này chưa đó mới chết đấy Mình lo, ờ, Ông là mình tệ cái ốc phi mà phi đã mặt mà mà mà mà mà làm thế lo mà cái âm lên ra đấy mong mong hai chàng và đồ ô giờ tờ là cùng tuy địa lại bán chứ đẹp bốn một mày đi một ai Ajá. Ajá. យើងរួមបាត់មែនតែខ្ញុំទទួលដល់ចូលពីគោលការណ៍កម្មការប៉ុណ្ណឹងហ្នឹងអត់ឧទាហរណ៍ថាយើងពុំពុំជួយដល់ត្រីយើងឥឡូវអាចណាឥឡូូវជំរាបសួរ ញ៉ាំផ្លែប៉ោមអីអស់បាទឥឡូវដើម្បីកុំហេតុខាត់ពេកខ្ញុំរាប់ចំនួន3ជូនបាទ1 2 3ចាប់ដល់ហាងយកដៃកាន់បាទហាងយកដៃកាន់បាទហាងយកដៃកាន់អូខេទៅទៅលឿនលឿនលឿន Dường Dường Dường ông Ăn đấy Ăn chưa Chưa Chưa Chưa cho bây giờ Chưa Chưa Chưa Chưa Khá là ông vẫn vào đấy Không khá là ông vẫn vào đấy Oh liệt liệt liệt gồm hay đấy gồm hay hay hay hay hay ô khá này đây chơi đi kì khá này đây chơi đi kì cho pan tờ lơ đi vui ra tờ nà đây ra tờ nà ra tờ nà ăn được ra tờ nà ra tờ nà tí tí riết trai ra tờ nà riết trai Thank you. អូខេអញ្ចឹងអ្នកឈ្នះបានទៅលើ3 2នាក់ពីក្រុមទី1រតនារតនាអស់មុនគេមិញរតនាអស់មុនគេបាទទី2គឺបងរាត្រីបាទទី2រាត្រីរាត្រីរាត្រីនៅតិចណាសេរីនៅច្រើនអញ្ចឹងមិនឃើញអស់គ្នាបាទចូលរួមសោកស្ដាយសម្រាប់អ្នកចាញ់ព្យាយាមបាទអូ4ចុះ2ចូលមកចូល នេះស្រីស្អាតស្រីមីនេះចង់ចង់ប៉មមកជាប់ Thank you បងចាយ៉ាក្លែឲ្យមួយទៀតបាច់ខ្មាស់ហើយព្រោះវគ្គចុងក្រោយហាមកធំធំមិនលេបាក់លេអញ្ចឹងលេងមានគណៈកម្មការបានច្រើនទេទៅងាយបានជួបទេ5ឆ្នាំតែអត់ជួបម្ដងផង កុំកុំតែនេះហ្នឹងកុំឲ្យយើងបានសុខទេប៉ុន្តែខាងហ្នឹងគឺចង់និយាយថាកុំខ្មែរព្រោះវគ្គហ្នឹងគឺវគ្គបាយហើយគ្រូលេបបានលេបខាងប្រុសបើថាលេបតែមូលបានណែតែប្រុសឲ្យលេបទៅបានលេបទៅបាទដើម្បីជ័យជំនះបាទប្រុសបងស្រីដែរចង់និយាយថាខាងលេបលេបបានលេបបាទ តែលើកចាប់ប្រយោជន៍ណាបាទជូនពើឈ្នះអរគុណបងអត់តែគណៈកម្មការទេចាញ់អូចេះទៅខ្ញុំគិតថាបើសិនជាគាត់បែកគាត់បាក់គូនឹង final ហើយយើងបងម្នាក់មួយទៅប្រគួតគ្នាណាអត់មុនដល់មានអីខ្ញុំខ្ញុំមានអីបាទឥឡូវខ្ញុំសូមបញ្ជាក់ទៀតណាគឺយើងយកយកពីរក្រុមជាអ្នកឈ្នះលេខ1និងលេខ2យល់ទេ ឈ្នះក្រុមលេខ1និងលេខ2ជាអ្នកឈ្នះហើយនិងលេខ3លេខ4ចាញ់ណាចាបងព្រោះរង្វាន់របស់យើងគឺបានតែលេខ1និងលេខ2ទេលេខ1លេខ2ទទួលបានរង្វាន់បាទបាទរង្វាន់លេខ3និងលេខ4បើទោះជាមិនបានឈ្នះក៏យើងបានស្គាល់ពីរសជាតិផ្លែប៉ងដែររសជាតិផ្លែប៉ងគឺយើងបានគឺយើងស្គាល់បានរសជាតិ ប្រៃលវីងតិចតិចដែរណាយើងយើងប្រៃលវីងតិចតិចដែរអូខេអូខេណាឥឡូវគំថាយើងព្យាយាមដល់គ្នាណាលេបាទព្យាយាមប្រឹងអស់គ្នាឥឡូវទៅមើលខាត់វាយូរហ្នឹងហើយពីគូពីនៅទៅដល់គណៈកម្មការស្រីត្រៀមត្រៀមបាទត្រៀមត្រៀម1 2

Mày! Mày! Mày!

យើងបានឃើញដូចគេហើយអត់ទេការមករតនាក៏នឹងមិនសមខ្សែអត់អីគាត់បង្ហាញគូបងស្រីមីគាត់មិនបាត់ផ្លោះតាមនឹងខ្សែផងលើកតែខ្សែទៅមកយូរីមកយូរីហើយតែឆ្ងាញ់ហើយតែឆ្ងាញ់លើកតែខ្សែហ្មងឆ្ងាញ់ផងឆ្ងាញ់ហើយឆ្ងាញ់អារជាតិប្រៃប្រៃប្រៃប្រៃបានបាននេះកន្លែងតែមកស្រីដល់លេបលេបខាងប្រុសមិនលេបតំប៉ោងមាត់អត់ទៅពីទេ លឹកមាត់ដែរលឹកមាត់ថ្ងៃហ្នឹងគណៈកម្មការឥឡូវបានប្រតែឈ្នះហើយមិញការងារហ្នឹងគឺត្រូវចូលមកទិញផ្លែប៉ោមកន្លះគីឡូយកទៅផ្ទះហ្មងពួកយើងឃើញលឹកទឹកមាត់ឃើញគេញ៉ាំឃ្លានពេកពេលអញ្ចឹងបានអីញ៉ាំគេវាលឹកមាត់ក្រោយទៅ ពេលវេលាដែលយើងត្រូវរំភើបចិត្តដល់ហើយតែមែនបងបងបាទតែមែនលេបដល់នឹងខ្វែជូនពរឲ្យឈ្នះ តែអ្វីដែលសំខាន់គឺលើការដាក់បន្ទុករវាងទៅគណៈកម្មការថ្មីនិងគណៈកម្មការក្រមសួរថាតើកាប៉ុនលេបទាំងខ្សែទៅខុសទៀតកម្មការគេឲ្យខ្ញុំមកឥឡូវឥឡូវយើងប្រាប់លទ្ធផលដល់អ្នកដែលឈ្នះណាហ្នឹងអូខេហ្នឹងហើយយើងអ្នកឈ្នះទី1មិញគឺរតនាអស់មុនគេមិញហើយ ដល់ពេលទី2ទី2គឺស្រីមៃនឹងរៀបត្រីនៅនៅស្នាក់គឺពីក្រុមរតនានិងស៊ីមៃណែណែអ្នកចាញ់កុំអន់ធ្វើអន់ធ្វើចិត្តណាអស់មុនយើងគេយើងយើងហ្នឹងហើយអញ្ចឹងយើងចូលរួមសោកស្ដាយចំពោះអ្នកបាទចូលរួមសោកស្ដាយដល់អ្នកចាញ់បាទសូមកុំអន់ធ្វើចិត្តធ្វើមិនឆ្ងាញ់ជាងយើងតែគេឆ្ងាញ់ជាងយើងគេគេអស់មុនហើយ អូខេតែឆ្ងាយអស់យឺតនិយាយរួមចាំនិយាយថាទេបងរតនាក៏សាកសមជាប់លេខ1ឯងព្រោះអីបើមានគាត់មើលបាទហើយគាត់ធំ បាទមាត់ធំមាត់ធំដាក់លេបទាំងអស់ហើយពួកបងឯនឹងឆ្ងាញ់មែនតើសុំពីសុំពីទៅទៀតញ៉ាំសុំពីបាទសូមអរសាទរដល់អ្នកឈ្នះផងដែរបាទដំណើរកំសាន្តទៅទីក្រុងអង្គរខេត្តសៀមរាបបាទបាទ ហើយថ្ងៃនេះជំពរជំពរចាជំពរបងរតនាដូចជាបាយបាយសុខស្បាយទាំងអស់គ្នាសម្រាប់ឲ្យទៅទៅទីរំអង្គរចាយ៉ាងសบายរីករាយបាទបាទចាំនិយាយថានិយាយទៅអស់ពីមកអូយអាណិតគូបងប្រុសបងស្រីណាគាត់ឡៃទៀតពេកគាត់ប្រសាយ នឹងបានចូលរួមនឹងយ៉ាងតាមទីនិយាយបាទហើយក៏សូមជូនពរកាន់តែល្បីកាន់តែស្អាតហេងហេងខាងថ្មីបាទបាទបាទអរគុណបងបាទមានចាដល់មានយូរីមានពីពេចអីហ៎បាទបាទបាទយ៉ាចាជាចុងក្រោយយូរីសូមអរគុណមែនតើសម្រាប់ចា Lucky Ruby ដែលបង្កើតកម្មវិធីចានេះឡើងមានអារម្មណ៍ថាធ្វើឲ្យបងគាត់សុបាយមែនតើហើយ ទាំងលីរីទាំងបងគឺសប្បាយទាំងអស់គ្នាជូនពរឲ្យ Ruby ចាកាន់តែទទួលបានការគ្រប់គ្រងឲ្យច្រើនពីពុកម៉ែបងប្អូនហើយ Happy Valentine Day to Lucky Ruby ជូនបងដែរអរគុណបាទអរគុណបាទអរគុណដែរម៉ែអរគុណជម្រាបលាសូមអរគុណដល់អរគុណទៅដល់ចាបងប្អូនដែលគាត់ចូលរួមប្រកួតប្រជែងមិនអរគុណអរគុណក៏ដូចជាជួយពោដល់អ្នកឈ្នះនិងចូលរួមកັບដៃសម្រាប់អ្នកចាញ់ ចាហើយឱកាសក្រោយសង្ឃឹមថាមើលខួបទី7របស់ឡាគីរូប៊ីនឹងមានកម្មវិធីដែលពិសេសពិសេសជាច្រើននឹងធំជាងនេះទៀតហើយអត់បងបាទបាទបាទត្រូវត្រូវបាទអរគុណគុណគុណមកឡាគីរូប៊ីបាទបាទអរគុណសូមជម្រាបលាបាទបាទ